មានចំពោះអ្នកនៅតែដូចដែរតែអ្វីដែលកំពុងតែព្រួលប្រែគឺក្ដីស្រឡាញ់អ្នកតែម្ដងទង្វើល្អល្អដែរខ្ញុំធ្លាប់ធ្វើខ្ញុំ មិនចង់បានការតបស្នងទោះបីជាចិត្តអ្នកផ្លាំងបដូរច្រើនដងក្ដីស្រឡាញ់ខ្ញុំនៅ លេចខ្លួនឯងអបអរក្តីសុខអ្នកទុកខ្លួនឯងចូលមកខាងផ្សេងអត់បង្កើតក្តីស្រឡាញ់ឲ្យគេគ្រប់គ្នាតែបែបផ្លេចស្រឡាញ់ខ្លួនឯងពេលនេះភាពឯកាមានគ្រប់កន្លែង ខ្លួនឯងផ្លិចស្រឡាញ់ខ្លួនឯងយូរមកហើយពេលវេលាតែយកអ្នកតាឆ្ងាយម្ដងម្នាក់ក្តីស្រឡាញ់ឲ្យអ្នកផ្លិចខ្លួនឯងអបអរក្តីសុខអ្នកទុំខ្លួនឯងចង់ ខំផ្សេងអត់មកកត់ក្តី ស្រឡាញ់អើយគេគ្រប់គ្នាតែបែបផ្លេចស្រឡាញ់ខ្លួនឯងបើថ្ងៃណាមួយគេប្រែប្រួលជាងឯងទទួលយកបានទេម្ល៉េះអូយឈឺ ឡូចុះបងគេងនៅទីនេះបានទេនៅជាមួយមនុស្សដែលខ្លួនឯងស្រឡាញ់ទាំងមូលហេតុអីក៏មានអារម្មណ៍ថាឯកាខ្លាំងបែបនេះម៉ាក់សុំឲ្យឯងត្រឹមទុកគេជាស្រីលេងសើចទៅបានហើយឈប់សិនណាលីន គឺខ្ញុំស្រឡាញ់លីនណាបងជើអាឡូបងជើអាឡូឡែនបើមានរឿងចង់គេជួយអូនណាឡែនយើងបែកគ្នាទៅណា យើងមិនអាចគ្នាទៅបានទេ គេខ្លួនឯងយើងខុសខុសខ្លួនឯងមកពីយើងល្ងងខ្លួនឯងមកពីចិត្តរបស់យើងវាទន់ជ្រេង មនុស្សមានស្នែងបែបនេះស្អាតម្យ៉ាងដែរតានេះស្រឡាញ់មនុស្សតែសបកក្រៅមែនទេមនុស្សស្អាតហើយមានស្នែង ជាគួរឲ្យស្រឡាញ់ខ្លាំងណាស់មែនទេហេតុអីហេតុអីក៏ចូលចិត្តបង្កើតហេតុផលដើម្បីក្បត់មនុស្សស្មើមនុស្សស្មើ ប់មកវិញបានទេមែនទេហេតុអីមនុស្សល្អមនុស្សស្លូតវាតែងទទួលផលតបស្នងមកវិញបែបនេះមែនទេ duro yo fue ត្រូវការស្នែងខ្ញុំក៏មិនត្រូវការអ្នកណាទាំងអស់ នេះដាក់ខ្ញុំបែបនេះនាងនឹងប្រកាសជាហិចខ្លាំងណាស់ឬមួយក៏នាងស្រីម្នាក់នោះដែលតែងតែនិយាយឌឺដងផ្លែផ្កាដាក់នាងសម្ផាន់ម្នាក់នេះក៏ល្អដែរណាមនុស្សដែលដណ្ដើមរបស់គេដូចជាពួកនាងនេះវាគួរតែទទួលរបស់ក្តៅ ប៉ះចំមនុស្សដៃឆែកដូចជាយើងនេះយ៉ាងម៉េចដែរយល់ពីអ្វីដែលបងនិយាយដែរទេចាហឹមនេះ បងកែកន្លែងនេះហើយ បើសិនជា ប្រារចនាប័ទ្មបែបហ្នឹងវាដូចជាមិនស័ក្តិសមទេសូមអូន ជួយកែកន្លែងហ្នឹងឲ្យវាសមជាងនឹងតិចទៅណាហឹមបើអាច បើអាចប្រារចនាបទផ្កាច័ន្ទវាស័កសមជាង ហើយចំណែកពណ៌ការ៉ូណាក៏ត្រូវតែដូរដែរយល់ទេបងច័ន្ទឡែនឡែនឡែនអូធ្វើហ្នឹងមីស្រីមកខ្មៅម្នាក់ហ្នឹងមែនទេដែលធ្វើឲ្យបងសំបាច់ពីអូនមែនទេនេះនេះនិយាយពីអីហ្នឹងអូនដូចជាហួសហេតុពីហានឡែនចាបង មនុស្សក្បត់ដូចជាបងនេះនឹងនាងម្នាក់នេះ គំនិតគ្នាក្បត់ខ្ញុំគេមិនហៅថាហួសហេតុទេពួកកែធ្វើមុខផ្លូវណាស់មែនទេឡែនម៉ាបានហើយម៉េចពួកកែធ្វើផ្លូវល្ងងមិនដឹងអីខ្លាំងណាស់ក្រែងធ្លាប់ឃើញមុខយើងប្រមាណដងហើយមែនទេដឹងហើយមែនទេថាបងយុទ្ធនេះជាសង្សារយើង ហេតុអីក៏នឹងឯងនេះនៅតែរឹងក្បាលតាក់ទងគេទៀតហ៎ណែឆ្កែឆ្កួតខ្ញុំថាលោកយុទ្ធណាគួរតែចាប់ឆ្កែនេះចងទៅហើយចាក់ថ្នាំសរសៃប្រសាទចេញផងកុំឲ្យដើរមកខំគេខំឯងបែបនេះទៀតបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងនេះត្រៃចែកមានសរុបរបស់អត់ប្រាប់ដល់ឡើង ព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលឥឡូវនេះក៏ជុលរង្វាន់ធំជាងគេរង្វាន់បើ ស្មានជីវិតរស់រវើង ូមៀលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតបង្កើតអនាគតល្អឲ្យកម្ពុជាខ្ញុំមកមិនរកគ្រឿងទេតែខ្ញុំសុំឲ្យជលើកចុងក្រោយចាំមិន ហ៎ហ៊ានហៅយើងនេះថាឆ្កែឆ្កួតផងឯងនឹងចឹងល្អណែឡែនឡែនល្អឡែនប្រាប់ចាំមិនលឹកលែងឲ្យនឹងឯងទេឡែនកុំធ្វើចឹងអីមកកុំចាប់ខ្ញុំហ៎បានហើយឡែនឆាប់ជាងការភ្លាមប៉ណ្ណឹងលួងមកបងណាស់ទៅហើយធ្វើខ្លួនគ្មានតម្លៃបែបនេះមិនចេះខ្មាស់គេទេមនុស្សក្បត់វាលួចស៊ីគ្នានៅក្នុង office វាមិនចេះខ្មាស់ផងបើគ្រាន់តែខ្ញុំយកទឹកស្អីនេះមកចាស់លើមុខវា ហ៎តើវាមានអីត្រូវខ្មែរបាទហើយបាទហើយឆាប់ចេញភ្លាមអត់ខ្ញុំមិនចេញខ្ញុំនឹងវាយនាងនេះអត់ដឹងដៃម្ដងចេះនឹងវាយនាងឯងអត់ខ្ទេចមកហើយកុំឲ្យនាងឯងនេះបង្កើតដណ្ដើមរបស់គេទៀតម៉ាលេងខ្ញុំខ្ញុំនឹងវាយនាងនេះអត់ដឹងដៃម្ដងឡែនលេងលេងខ្ញុំម៉ាបាទហើយតោះឆាប់ពីតកាទៅតែលេងអីលេងប្រាប់ថាឲ្យលេងលេងខ្ញុំម៉ាលេងខ្ញុំ អូយខ្ញុំទៅវាយនាងស្រីមកក្រាស់នោះឲ្យដឹងដៃម្ដងល្មមល្មមបានហើយម៉ាឡែនទៅធ្វើរឿងលក់មុខខ្លួនឯងដល់ណាទៀតគ្រាន់តែតែចាត់ការមិនស្រីអត់ឃ្លាម្នាក់នោះដែលចាំតែឆក់របស់គេហ្នឹងណាលក់មុខដែរកុំតែជឿគេអញ្ចឹងណានេះអូនពិតជាប្រែប្រួលមែនហើយខ្ញុំមិនបានប្រែប្រួលទេភេទប៉ិតរបស់ខ្ញុំគឺអញ្ចឹងហើយបងក៏អញ្ចឹងដែរ បងថាខ្ញុំប្រែប្រួលខ្លួនឯងមិនប្រែប្រួលអញ្ចឹងហ៎ឬក៏ធៀបប៉ិតរបស់ប្រុសឈ្មោលល្មប់ស៊ីស្រីមរើសមកបែបហ្នឹងនេះកាន់តែរៀលដាល់ទៀតហើយណាម៉ាឡែនហើយបើខ្ញុំរៀលដាល់វាយ៉ាងម៉េចហ៎មកស្អាតថ្លៃថ្នូរប៉ុន្តែចិត្តក្បត់សួនតិចមើលថាធ្វើអញ្ចឹងនេះមានដាច់ចេះខ្មាស់ខ្លួនឯងអត់ឬក៏មកពីមនីពីផ្លើ វាល្ងងវាល្ងងដែលជឿខ្លួនឯងដែលលងទៅជឿសម្ដីមនុស្សប្រុសព្រានបែបនេះហ៎យ៉ាងម៉េចជឿម៉ែសន្យាថារកស្រីល្អយ៉ាងម៉េចខ្លះហ៎ថាមិនគិតថាមិនគិតពីអតីតកាលរបស់ខ្ញុំហ៎មិនខ្វល់មិនខ្វល់ពីអ្វីទាំងអស់ហ៎សន្យាសន្យាថាធ្វើគ្រប់យ៉ាងដើម្បីបានរស់នៅជាមួយនឹងគ្នា ចុះឥឡូវវាស្អីឥឡូវវាស្អីហើយវាកាត់ស្អីនេះបានហើយណាម្ល៉េះហេតុអីហេតុអីបានធ្វើបែបនេះដាក់ខ្ញុំបានហើយណាម្ល៉េះដោះលែងបងទៅណាហើយបងណាក៏មិនចង់មានរឿងបែបនេះកើតឡើងតទៅទៀតដែរ ខ្ញុំស្លាប់ខ្ញុំក៏ផុតទុក្ខហើយក៏មិនចាំបាច់ឈឺចាប់ដូចថ្ងៃនេះហើយអ្នកដែលញុះញង់លោក គឺម៉ាក់របស់លោកមែនទេម៉ាឡែនឈប់បន្ទោសអ្នកណាទៀតបានអត់វាជារឿងរបស់ពួកយើងកុំយកអ្នកដតីមកលូកលាន់ចាំម៉េច មនុស្សស្រីដូចគ្នាទេហើយបើថ្ងៃណាមួយគេរំលោភគាត់ដូចជារំលោភខ្ញុំនេះតើគាត់មានអារម្មណ៍បែបណាបានហើយណាចឹងម៉េចចឹងទេតែមកតែមកនេះណាខ្ញុំទើបតែដឹងទេថាធាតពិតរបស់នាងនេះ វាមិនខុសពីការងារដែលនាងធ្វើរាល់ថ្ងៃនេះទេខ្ញុំជឿរើសយកអ្នកផ្សេងគឺជារឿងត្រឹមត្រូវរបស់ខ្ញុំហើយនិយាយនេះមានន័យថាយ៉ាងម៉េចដែលគ្រប់គ្រាធ្វើដូចជាបរំលែងយូយូទៅឆាតលែងតបយូយូទៅដូចអ្នកដមនុស្សស្រីដែលធ្លាប់ឆ្លងកាត់មនុស្សប្រុសរំអស់ដូចជានាងនេះគ្មានឱកាសបានក្តីស្រឡាញ់ពីណានាវាជារឿងត្រឹមត្រូវរបស់នាងហើយ ធ្ងន់បាត់អ្នកស កើតស្អីវាទេបានជាធ្វើឈ្គុតឈ្គុតបែបនេះនាងនឹងប្រហែលជារោគចិត្តផងក៏មិនដឹងអេនាងមកបងកាត់អីហ្នឹងបានជាមានស្នាមជាំច្រើនម្លេះខ្ញុំម៉ានឹងទៀមទាជំងឺចិត្តពីលោកប្រធានមិនខានទេចាំមើលចុះនេះហ่ะមកពីលោកប្រធានសង្ហាខ្លាំងពេកហើយបានជាស្រីម្នាក់ហ្នឹងវាមិនព្រមចប់សោះនិយាយទៅ គ្មានសិលធម៌តែម្ដងមកលើកណាក៏អញ្ចឹងដែរគេមកទីនេះច្រើនដងហើយមែនហើយយើងក៏មិនដឹងដែរឲ្យតានាងនឹងមកលើកណាលើកណាក៏លីនឯងមិនដែរនៅដែរស្ដាយណាស់ហើយមិញនេះក៏អញ្ចឹងដែរហើយចុះគេនោះជាអ្នកណាហើយត្រូវជាអីជាមួយលោកប្រធានដែរខ្ញុំមកក៏មិនដឹងដែរមិនដឹងថាជាអីអបកតទេ ព្រោះធ្លាប់អះអាងថា គេជាសង្សាររបស់លោកប្រធានហើយយកអាហារមកឲ្យតែរហូតហ្នឹងតែចរិតហើយនឹងការនិយាយវិញណាមិនខុសពីការស្លៀកពាក់ប្រហែលទេ គ្នានេះគិតថាស្រីម្នាក់ហ្នឹងប្រកាសជាស្រីរហេតរហូតមិនខានទេមែនតា កាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកា លើសពីភេសជ្ជៈបើកម្លាំងនេត្រាយចែកមានសរុបរបស់អត់ប្រាប់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលឥឡូវនេះក៏ជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិតរស់រវើង A2 meal ម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat បង្កើតអនាគតល្អឲ្យកម្ពុជាអាឡូខ្ញុំមកលីននិយាយ អូយឈឺណាស់មកតដាប់មកតដាប់អើយអើយមកត នៅនាងចេញទៅណាដែរទៅប៉ែតបងទៅពេទ្យណែពេលមួយទៅលីននេះគឺឯកសារដែលលោកប្រធានសួររកបើឱកាសអីហើយខ្ញុំចេញទៅវិញហើយឈប់សិនលីនឈប់សិនម៉ាលីនការងារដែលលោកប្រធានដាក់ខ្ញុំធ្វើខ្ញុំធ្វើរួចហើយ ហើយនៅក្នុងឯកសារដាក់លើតុនេះខ្ញុំថាបើលោកប្រធានមានសំណួរចង់សួរខ្ញុំសួរមកខ្ញុំនឹងអានបានទៅវិញនេះកំពុងតែប្រច័នឬក៏ងក់ងល់ទៅនេះមិនបានងក់ងល់ហើយក៏មិនបានប្រច័នដែរអ្វីដែលសំខាន់ខ្ញុំនិងលោកប្រធានមិនមែនជាអីនឹងគ្នាមានស្រីណាមកពាក់ព័ន្ធក៏មិនមែនជារឿងរបស់ខ្ញុំដែរបានមិនបានងក់ងល់ ហើយក៏មិនបានប្រកាន់អញ្ចឹង ធ្វើជាមនុស្សសំខាន់របស់ខ្ញុំទៅធ្វើជាមនុស្សស្រីដែលខ្ញុំស្រឡាញ់បន្ទាប់ពីម៉ាក់របស់ខ្ញុំគិតយ៉ាងម៉េចដែរលោកប្រធាននិយាយអីខ្ញុំអត់យល់ទេខ្ញុំស្រឡាញ់ម៉ាលីនណាស្រីមករករឿងដល់អ៊ូហ្វីដាំហេតុដោយសារតែលោកប្រធាន ហើយនៅក្នុងថ្ងៃទី1លោកប្រធានមកប្រាប់ខ្ញុំថាលោកប្រធានស្រឡាញ់ខ្ញុំលោកប្រធាន មិនគិតថា វាគួរឲ្យអស់សំណើចទេខ្ញុំសុំទោសណាវាគ្រាន់តែជារឿងអតីតទេណា ខ្ញុំ នឹងគេចាប់គ្នាបាត់ទៅហើយដោយសារតែខ្ញុំមើលឃើញថាពួកយើងមិនអាចចុះសម្រុងនឹងគ្នា ពួកយើងមិនអាចបន្តទៅមុខទៀតបាន ហើយគួរតែបញ្ចប់គ្នាព្រោះខ្ញុំមិនល្អគ្រប់គ្រាន់សម្រាប់គេ ហើយស្របពេលនេះអ្នកដែលធ្វើឲ្យខ្ញុំមានសេចក្តីសុខរាល់ពេលដែលខ្ញុំនៅជាមួយមិនមែនជាគីតែជាលីនលោកគ្រូពេទ្យនេះខ្ញុំពិតជាមានជំងឺនេះ ដំណាក់កាលចុងក្រោយពិតមែនទេបាទដោយសារតែអ្នកនាងទុកវាមិនព្រមព្យាបាលក៏សិកាវាក៏រីកធំធាត់ហើយដោះដាល់ដល់ថ្នាក់ទប់ស្កាត់មិនបានលោកគ្រូពេទ្យនេះខ្ញុំខ្ញុំពិតជារួមមិនបានយូរទៀតទេមែនទេ អ្នកនាងកំទាន់តើស្លុតអីបើសិនជាអ្នកនាងឆាប់ព្យាបាលអ្នកនាងអាចរស់បានយូរជាងនេះអញ្ចឹងមានន័យថាទោះជាពន្យាពេលវេលាក៏ខ្ញុំនៅតែស្លាប់ដដែលមែនទេលោកគ្រូពេទ្យយ៉ាងហោចណាស់អ្នកនាងអាចរស់ជាមួយមនុស្សដែលខ្លួនស្រឡាញ់បានយូរជាងនេះ 啊。 ក្តីស្រឡាញ់ទុំហុំធំធេងអ្វីត្បិតតែវាគ្មានសំឡេងតែពេលដែលសំដែងចេញមកក្រៅនោមអ្នកចេញពីភាពសោកសៅ ក្តីស្រឡាញ់ឲ្យខ្ញុំបានក្បែរអ្នកទទួលស្គាល់ពិតជាកុំក្តៅពេលវេលាចេញតែកូនលង ងាកកទៅឆ្ងាយបន្តិចម្ដងក្តីស្រឡាញ់ដែលខ្ញុំធ្លាប់មាន ចំពោះអ្នកនៅតែដដែលតែអ្វីដែលកំពុងតែព្រួលប្រែគឺក្តីស្រឡាញ់អ្នកតែម្ដងទង្វើល្អល្អដែលខ្ញុំធ្លាប់ធ្វើខ្ញុំ មិនចង់បានកើត ស្នងទោះបីជាចិត្តអ្នកផ្លាំងបដូរច្រើនដងក្តីស្រឡាញ់ខ្ញុំនៅដូចដែរក្តីស្រឡាញ់ដែលខ្ញុំធ្លាប់មានចំពោះអ្នកនៅតែបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងនេះត្រៃចែកមានសរុបរបស់អត់ណាប់ដំឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនង ធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលស្អីលើនេះហូជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិតរស់រវើងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត បង្កើតអនាគតល្អឲ្យកម្ពុជាពេលវេលាតែយកអ្នកតាឆ្ងាយម្ដងម្នាក់ក្តីស្រឡាញ់ឲ្យពេលនេះទៅខ្ញុំដឹងថាខ្លួនឯងពេលវេលារបស់មនុស្សដែលចិត្តស្លាប់វាមានតម្លៃខ្លាំងខ្លួនឯងចូលតែយ៉ាងហោចណាស់អ្នកនាងក៏មានពេលនៅជាមួយមនុស្សដែលខ្លួនស្រឡាញ់បានយូរជាងមុន បែបផ្លិចស្រឡាញ់ខ្លួនឯងពេលនេះភាពឯកាមានគ្រប់កន្លែងគ្មានអ្នកនៅក្បែរទៅនឹកដល់ខ្លួនឯងផ្លិចស្រឡាញ់ ភ្លេចខ្លួនឯងអបអរក្តីសុខអ្នកទុកខ្លួនឯងចូលមកខាងផ្សេងអត់បង្កើតក្តីស្រឡាញ់ឲ្យគេគ្រប់គ្នាតែបែរភ្លេចស្រឡាញ់ខ្លួនឯងពេលនេះភាពឯកាមានគ្រប់កន្លែងគ្មានអ្នកនៅក្បែរទៅ នឹកដងខ្លួនឯងភ្លេចស្រឡាញ់ខ្លួនឯងយូរមកហើយពេលវេលាតែយកអ្នកតាឆ្ងាយប្រម្នាក់ក្តីស្រឡាញ់ឲ្យអ្នកភ្លេចខ្លួនឯងអបអរក្តី ខ្លួនឯងចូលមកខំផ្សេងអត់បង្កត់ក្តីស្រឡាញ់ឲ្យគេគ្រប់គ្នាតែបែបផ្លិចស្រឡាញ់ខ្លួនឯងពេលនេះភាពឯកាមានគ្រប់កន្លែងគ្មានអ្នកនៅក្បែរតែនឹកដល់ខ្លួនឯង ភ្លេចស្រឡាញ់ខ្លួនឯងតើក្តីស្រឡាញ់អត់ត្រឡប់ទេខ្ញុំស្រឡាញ់គេច្រើនពេកហើយ ងជាមួយខ្ញុំបានអត់ជាងជាបងប្អូននឹងគ្នាគួរតែគេងក្បែរគ្នាបានច្រើនព្រោះថាថ្ងៃស្អែកយើងអត់ដឹងថាយើងបានជួបគ្នាទៀតឬមួយក៏អត់ ស្អែកនេះបងមានតាណាអនអត់ទេខ្ញុំមានគម្រោងទៅលេងផ្ទះមិត្តម៉ាក់គេហៅខ្ញុំទៅជួគឺម៉ាក់របស់មនុស្សប្រុសម្នាក់ដែលសារភាពស្រឡាញ់អូននឹងមែនទេម៉ាក់គេចង់ស្គាល់ខ្ញុំ ទេជាមួយខ្ញុំបានទេព្រោះខ្ញុំគ្មានបងស្រីជាស្រីផ្កាមាសស្រីរីត្រីបែបហ្នឹងទេ បងដឹងទេថាខ្ញុំខ្មាស់គេបងក៏មកតាមខ្ញុំទេខ្ញុំឃើញមកបងពេលណាខ្ញុំនឹកឃើញរឿងបងនៅលើក្រែជាមួយនឹងមនុស្សប្រុសទាំងនោះ មល្អជាងព្រោះបងមិនស្រួលខ្លួនបងមិនចង់តែឲ្យឯងនេះត្រូវពិបាកមើលថែទាំបងទៀតបងឈឺអីហើយបងមានបានលេបថ្នាំហើយនៅបងលេបរួចហើយឯងកុំបារម្ភពីបងអីណាតែលេងផ្ទះម៉ាក់ក្មេកឲ្យបានសบายចិត្តចិត្តណា ស្ដាយណាស់ដែលបងអត់បានទៅបើសិនជាបងបានទៅខ្ញុំប្រកាសជាសប្បាយចិត្តជាងនេះព្រោះថាពេលនេះគឺខ្ញុំមានបងតែម្នាក់គត់ នស្រីសម្លាញ់ចិត្តហេតុអីក៏បងស្រាប់តែមានអារម្មណ៍ថាខ្លួនឯងមានក្តីសុខបែបនេះ គុណច្រើនណាស់គុណលីនគុណលីនគួរឲ្យស្រឡាញ់ដល់ហើយនេះនេះធ្វើការជាមួយនឹងរយុទ្ធយូរហើយនៅព្រោះបងជាអ្នកប្រាប់ម៉ាក់ថាអូនជាលេខាសំណប់ចិត្តសំណប់បេះដូងរបស់បងកូននេះអត់ចេះខ្លាចចិត្តម៉ាក់សោះ លីនគួរឲ្យស្រឡាញ់បែបនេះទើបប្រយុទ្ធស្រឡាញ់អត់ដល់ថ្នាក់នឹងទេមកអងចុះម៉ាលីន មានម៉ាក់ប៉ាអត់ហើយក៏ជាកូនអ្នកស្រុកណាដែរប៉ាម៉ាក់ខ្ញុំស្លាប់តាំងពីប្រហែលខែមុននេះពេលនេះខ្ញុំសល់តែបងស្រីម្នាក់ទេចុះបងស្រីមិនបានជាមិនមក អ៊ំខំធ្វើម្ហូបឡើងច្រើននេះគឺគាត់អត់សូវស្រួលខ្លួនអូបងស្រីប្រហែលជាមនុស្សដែលមានទំនួលខុសត្រូវនឹងគួរឲ្យស្រឡាញ់ខ្លាំងណាស់ហើយមើលទៅទៅគ្មានប៉ាម៉ាក់ហើយថែមទាំងអាចចិញ្ចឹមប្អូនស្រីម្នាក់ខ្លាចជាមនុស្សដ៏គួរឲ្យស្រឡាញ់ដូចកូននេះអឺអនិយាយអញ្ចឹង បងស្រីកូនឈ្មោះអីដែរអូគឺគាត់ឈ្មោះ នសុំទោសដែលកូនធ្លាប់ជាកូនមិនល្អកាលពីមុនឲ្យកូនសុំទោសបាក់បងបានទៅខ្ញុំប្រកាសជាសប្បាយចិត្តជាងនេះព្រោះពេលនេះខ្ញុំមានតែបង ម្នាក់គត់ធ្វើឲ្យឃើញមកថាបងយុទ្ធស្រឡាញ់ម៉ាលីនប៉ាត់មិនមែនក្នុងតំណែងដូចមនុស្សស្រីពីមុនដែលបងយុទ្ធធ្លាប់តាក់ទងខ្ញុំធ្លាប់ធ្វើជាស្រីលោកខ្លួនអ្នកណាស៊ូនីង កោតតែឯងចេះធ្វើទៅរួចមនុស្សស្រីដែលធ្លាប់ឆ្លងកាត់មនុស្សប្រុសរំអស់ដូចជានាងនេះគ្មានឱកាសបានក្តីស្រឡាញ់ពីណាណាវាជារឿងត្រឹមត្រូវរបស់នាងហើយជ្រុលជាលះបងដើម្បីប្អូនត្រូវតែលះបង់ឲ្យដល់ទីបំផុតទៅនេះបងចាំថាខ្ញុំចូលចិត្តញ៉ាំអីអត់មនុស្សសំខាន់របស់បងមានអីដែលត្រូវមិនចាំទោះបីជារឿងតូចតាចក៏ដោយនេះខ្ញុំសំខាន់ក្នុងចិត្តបងដល់ថ្នាក់នឹងផងក្តីសុខនៅត្រង់ណាសុំ សុបិនល្អម្ដងកុំមិនជូពេលថ្ងៃត្រូវរំកិនពីរឿងអាក្រក់រហូតដល់ពេលយប់ឡើងគូជូនឹងសុបិនអើក្រំមិនចេះចំជីវិតនេះរូក្នុងសុបិន